ក្នុងទីនេះខ្ញុំប្រកាសណាសូមគោរពដល់ព្រះវិញ្ញាណក្ខន្ធនៃការរៀបចំទាំងឡាយជាទីការៈសូមគោរពដល់ញាតិញោមញាតិមីបងប្អូនទាំងអស់ដែលបានជើញមកទីទីឆ្ងាយចូលមកក្នុងពេលនេះក្នុងថ្ងៃនេះដែលញោមស្រីក៏បានធ្វើបានដាក់ពីណាមកទានជូនចំពោះញោមប្រុសដែលជាឋានទៅកាន់បរលោកហើយគឺលោកតានាមញ៉ោនិង តានាមមេលោកយាយនាមភៀវនិងលោកតានាមអាងលោកយាយនាមភៀវព្រមទាំងមីញីដែរហើយយើងខ្ញុំត្រូវជាកូនចាក់ត្រូវជាចៅបានធ្វើធ្វើឡើងនៅខាងនេះ ដើម្បីឲ្យគាត់ទទួលផលឡាអានិសង្ឃបាត់នេះឲ្យបានសម្រេចនូវសម្បត្តិពេប្រការតាមសេចក្តីប្រាថ្នារបស់គាត់ដោយការយល់ឃើញច្បាស់តាមប្រពុតិកានេះហើយទើបខ្ញុំព្រោះជាពុទ្ធចៅបានរៀបចំធ្វើឡើងដើម្បីដល់ក្នុងបានពុទ្ធបានតាមកន្លងដល់កម្ពុជាកូនចៅដែលធ្វើតបចំពោះបុព្វការីកម្មដែលធ្វើមរណកាលទៅហើយនេះឯងនៅទីបញ្ចប់នេះខ្ញុំប្រកាសរណាយើងខ្ញុំទាំងឡាយសូមលើកទឹកផលជូនដល់ ជាញាតិការតាម7សន្តាននិងខ្ញុំប្រុសនឹងញាតិការតាម7សន្តានដែលចេះស្ថានក្នុងការប្រឡូកហើយសូមអកតបពួរផលអានិសង្សតាមនេះស្មើស្មើភាពគ្នាហើយសូមអកតជួយរបស់ចាក់គុំគ្នានេះបពួរនៅសេចក្តីសុខតាមបពួរកំណត់ក្នុងសុខភាពសុខតាមសេចក្តីប្រាថ្នាមួយចំណែកកុសលទៀតសូម ជ័យជួបអមចាស់ទឹកចាស់ដីចាស់ហ៊ីខនៃលោកអាទេវតាតាទេវតាទេវតាទាំងស្ដាតាមបីកន្លែងនោះសពថ្ងៃនេះសូមឲ្យលោកបានទទួលមកចំណែកគូចំណែកស្មើស្មើគ្នាជាអាយ៉ាងវិជាសូមកុសលរាសីនេះសូមមកគេដល់ប្រគុណចាស់របស់អានហើយនឹងយ៉ាងមានបងប្អូនដែលបានជួយមកនៅក្នុងទីនេះតាំងមានបច្ច័យជួយជាកុសលតិចតិចដល់ឯតាមជារបស់ញាមមានបង ក្រៅពីនេះទៀតមានលួយកណោថារាក៏ក៏កញ្ញាសុភាក្រាបថ្លៃជួលជាប្រសំអែឲ្យសង្គមប្រសាកណោថារាឲ្យបានសេចក្តីសុខសេចក្តីចម្រើនហើយខ្ញុំសូមថ្លែងអំណរអគុណនៅទីចាប់នេះខ្ញុំប្រកាសណាសូមលើកដៃគួងទូកដល់ពុទ្ធសាសនាក្នុងលោកជួយចម្រើនកើតញាមដល់លោកជាលោកតាញាមមានបងប្អូនដែលបានជួយមកអនុមោទនាបានក្នុងពេលនេះសូមបានសម្រេចនៅសម្បត្តិទីតកាគឺមនុស្ស ទេវតាសម្បត្តិប្រនិព្វានកំពេអខៈឡើយអង្គ